ស្ដាយដល់អ្នកគ្នាបើសិនជាមានការយឺតយ៉ាវទេព្រោះថាលោតដងណាបាទបាទការចាប់ផ្ដើមភ្លាមភ្លាមតែម្ដងមិនបង្ហំយូរនោះទេ បាទលើគឺឃើញណានៅខាងក្រោមហើយយ៉ាការប៉ះគ្នាទីជន់អាចមានបញ្ហាការផ្លិចចូលក្នុងត្រេតទី1បណ្ដាការចាក់តាបោតាពី Rain នេះអាចសម្លាប់បានជាមួយនឹង First ស្ដាប់ទៅហើយលើកម្មវិធីពីវៀតណាមបាទ ដោយសារការ record អំបញ្ញមិនគឺមានការ spare part ឲ្យបានតាអាចយកបានជាមួយនឹង first round ផងដែរចំណែកវឌ្ឍនាគឺនៅខាងក្រោមយូគីលេងជាមួយនឹងឆាងគឺទៅ mid ដែរជាមួយនឹង Emma MVP គឺ squad Man version Pro ហ្នឹងឯងចំណែក Iron គឺតែនៅខាងលើមួយស្មើជាមួយ Chow Gate គឺ Chow ចំណែកពីរអ្នកទៀតគឺហើកំពុងតែការផ្សាយក៏មានការ support ពីទីជនដោយសារទីជនមិន first round ទៅខាងក្រោមមានការតាមយកដែរទៅទេតែមានការ rotation មកទៅលើវឌ្ឍនាមានបញ្ហាដែរតនេះជាមួយនឹង Meta វិញផងដែរតែការយកពីរអ្នកមកដើម្បីធ្វើការ game 3អ្នកដើម្បីចង់សម្រាប់ជាមួយនឹងវឌ្ឍនាទុយទៅវិញក៏បានបាត់មួយប្រពុត តែអាណាផ្លាជាមួយនេះបដាកលេចជាមួយនឹងខាងលើមានការប៉ះទង្គិចគ្នាដែរទេមើលទៅអញនឹងមានការចង់ធ្វើការ rotation ទៅលើ choke gate ទីជន់បើក map ដើរចូលយកតែម្ដងហើយជាអ្នក deal damage នៅខាងក្រោយ K-boy ក៏បានម្ដង K-boy រុនទីជន់បានម្ដងតែមិនទៅអញរត់រួចបាត់ហើយពី choke gate បោះចូលទៅខាងក្នុងទៅលើ boy រុនផងដែរប៉ុន្តែនេះគឺជា threat ទី2មិនល្អនោះទេ ដោយចាថតថតទី1ហើយនឹង sport នៅទីទី2នេះគឺបងផងដែរប៉ុន្តែកម្ពុជាយើងនៅខាងលើទាំងអស់តែម្ដងអាណែម៉ាក៏បានម្ដងផងនោះមានការ record ចេញពីទីជន់ដូចចេះថតថតទី1ឯងនឹងម្ដងទៅខាងវៀតណាមឬក៏ចំណាប៉ុន្តែរបស់សមាជិករបស់ប្រទេសវៀតណាមក៏ធ្វើការ pressure land នៅក្នុង mid ដើម្បី push មួយនេះញៀមពុកជាមួយនឹង Torres ដើម្បីគៀធ្វើនឹងការយកជាមួយថតថតក៏មិនមានការកាត់ផ្ទះពីកម្ពុជាបណ្ដាផ្ទាល់ទៅវិញខាងលើបាត់ជាមួយនឹងលាពូលាពូបាត់តាហើយ បតទី1បណ្ដាការបាល់ទេមកពីវឌ្ឍនាមកបន្តនៅគេមានការប្រើ retribution យកជាមួយនៅថតតបាត់ហើយសេតបងធ្វើការដកថយទៅតាមតដល់ទៅវិវឌ្ឍនាតែក៏មានជាមួយនឹងពីតការរត់រួចគេចខ្លួនបានយ៉ាងល្អទីជូនក៏បានមកដល់នៃការបាត់បង់ជីវិតអមាញ់មិញគឺរុនគឺមិនល្អមែនទេនៃការសម្លាប់ដោយចាលីណាតែហើយនៅបន្តការហ្វាមនេះត្រឹមតែ early game ទៅខាងក្រោមអាចមានការងារទៅលើ Bennett ដែលតាមបន្ត បាទអញ្ចឹងអាជាស្ដាយខាងវៀតណាមយើងអាចធ្វើការហៅឈ្មោះ hero ណាកម្ពុជាយើងហៅជាមួយនឹងឈ្មោះ player តាមតោះដែរតែឥឡូវឃើញ banner data 3 hero មកតែចង់បាន turret ឬក៏ hero ការបោះទៅខាងក្រោយចាក់បន្តបានដែរទេយើងទុនទៀតការតម្លាក់យកមកបណ្ដាតែសម្រាប់បានតែតែនៃការ rotation មកពីខាងវៀតណាមមកវិញប៉ុន្តែជាមួយហើយក៏នៅបែបនោះផងដែរ ជៀន front line លោតចូលបោះទូរកិតត្រាប់បោះទូរកិតលោត ultimate វត្តប្រាច់ការជំរឿនទីជន់លោតជន់តាប់ជំនួសវឌ្ឍនាមកការរែ ultimate បាត់យូគីបណ្ដៃបណ្ដៃបានដែរទៀតបណ្ដៃដាច់ជំនួសវឌ្ឍនាមិនបានទេឡើងជាមួយនឹង solo មិនទេមិនទៅស្លាប់ឡើយទេលោកជីនទៅបិចការមួយមកដែរទៅជំនះ deal damage ធ្វើឲ្យជីនក៏ដូចជា M មកមិនអាចតបោះសាមកោះជាមួយវឌ្ឍនានឹងការឆ្លើយចេញបានយ៉ាងល្អបន្តស្លាប់ទូចៃក៏មិនអាចសម្លាប់បានតែឆេះឆេះឆេះឆេះស្លាប់ដែរទេមិនស្លាប់ទេល្អមែនតែនទៅលើវឌ្ឍនាបាច់នេះផងដែរ Wow what a play មកល្អមែនតែនបាទជាមួយនឹង performance play តា លេខ1នៅថ្ងៃធំទៅបាទក្នុងនាទីទី3នេះផងណាឥឡូវមានការបាត់បង់ជាមួយបេណាតាដោយសារទីជននៃការ rotation នៅ mid lane ផងណាបាទឥឡូវនៅខាងលើ បាទលើការប៉ះនឹងកិច្ចគ្នាជាមួយនឹង K Boy រូនមកតតចូលត្រេតនឹងការផ្លិចចេញផងដែរនឹងការតដាច់ដំអល់ជីមេតមួយផងដែរប៉ុន្តែដូចមិនដល់នោះទេដោយសារគាត់ធ្វើការដកថយបារាទីជននៃការរត់ថេនមកជាមួយនឹងជូគីអេខាណាផងដែរអ បាទគោះកបិតមួយតែ set boy មិនបានការលោចូលបោះចូលផងដែរលើឈោកេតឈោកេតអាចដាញ់ការផ្ទុយចេញបានល្អតែដៃចុងក្រោយល្អតែដើម្បីផ្ដាច់ក៏បានដុល្លារសានយូគីវណ្ណាទៅការលោចាប់ចូលពី set boy ការបោះតាមមកដោយមិនត្រូវពីអេម៉ាស់នោះទេតែទីជូនអាចនឹងជួយនឹងការដកថយជាមួយសិនចំណែកឯអីយយហើយនឹងការបោះ ultimate មកចូលមែនតើជាមួយនឹង club boss គេដើម្បីធ្វើការ support ជាងក៏បានផ្ដល់អូជាមួយនឹងអូនអាយរូតរួចទីបែរនោះចប់ជឿនតែបដាចោលវិដាប់ប្រខេបដាប់ពីខាងគូសិន 4នាទី6ទល់នឹង6ល្អមែនតើទៅទៅវិញកម្ពុជាមានការពុះជាមួយតារាទី1នៅ Midland ហើយក៏ដូចជាវឌ្ឍនាចំណែកឯ Benata គឺណាឃ្លៀនមិនមានញៀនដូចជាការពុះតារាដូចគ្នាថតថតទី2ក៏បាន spot មកបណ្ដាទី5នៅ Midland បណ្ដាហើយជាប់ជាមួយនឹង30នាទីតតាមដែរតែចាក់បណ្ដាលនោះទេជាមួយនឹងបាទអូតែសម្រាប់ទៅដល់ ចូលកេតការបើកវិវត្តតាមដៃបន្តការតាមបតដែរបន្តតដៃបាត់បងជំនឿចូលកេតជានៅក្បែរនោះការទីជន់បានមើលឃើញតាមដោចូលដាក់បន្សុរិកិនប៉ុន្តែដូចជាចង់សម្លាប់ជំនឿយូគីតែទៅទៅវិញនឹងការតតនេះពវិញ្ញាកាប់យកយកបងដែរមានការរះវោជាមួយខាងយូគីដល់ជាម្ដងនោះទេតែខាងក្នុងបាត់បងវត្តណាដល់សារដល់សាលីណាការសាត់ VM មកបងដែរដល់ជាអាចមានបញ្ហាតែគាត់រកលោទីជន់អាចសម្លាប់បានដែរទេប៉ុន្តែជាមួយនឹងការលោបាត់ពីបងរនម្ដងនោះទេស្គីមការបោកយកមិនតែមានសុរិកិនបន្តបានជាមួយនឹងដាក់បុកគៀទៅលើទីជន់ឡំដែន បណ្ដាយ shot down បានវិញផងដែរនៃការតដៃពីរ៉ូនក៏ដូចជាយូគីសម្រាប់បាន set boy ដែររទេមការ flick ចេញរត់រួចពីការដូខៀលពីកម្ពុជាមកបន្ទុកខៀលគឺ9ទល់8នាទីទី4ទៅថតទី2ចូលនាទីទី5មិនទាន់អាចយកបានដល់ឡើយទេបាទឥឡូវ seal ក៏បាន drop ចេញផងដែរដោយសារចូលដល់5នាទីផងដែរអញ្ចឹង seal រៀងផុសយើងមុន K boy run មួយស្មើទៅដែរនៅបន្តការហ្វាបណ្ដាយជាមួយនឹង Yuki កំពុងធ្វើការតេស្តជាមួយនឹង Photo ទី1ទី2នេះផងដែរទីជន់ក៏បានមកដល់ហើយក៏បានមកដល់ដោយសារ Photo ទី2នេះគាត់ត្រូវការមែនទែនដោយសារថា ខាងកម្ពុជាយើងគឺបាត់បង់ថលមួយបាត់ទៅហើយមានការស្ប៉ែមសាន់មកពីអេម៉ាត្រូវសាន់ទៅលើថលកាត់សាន់មួយមិនទៅតែថលថលទៅលើកម្ពុជាផងណាលោតជាន់អេម៉ានេះមានបញ្ហា shot down slam មកបយរុនផងណាពីរអ្នកចង់បានថលថលគឺមិនបាននោះទេបាត់បង់ជីវិតខ្លួនឯងវិញបបមួយព្រីហេរ៉ូពីមិនអននោះទេកម្ពុជានឹងការប្រើមិនមិនធីម5មិនគឺចំណេញច្រើនតែទីជនបាជាតចូលយកតាមនោះការមិនដល់នោះទេណាមួយមិនមិនសិនបោះអាចនឹងគូសិនមិនលោតចាប់ទៅលើជូគីបាន បាទអញ្ចឹងគឺគាត់ផ្លេចតាមដូចគ្នាកម្ពុជាដូចជាប្រទេសវៀតណាមគឺទី5យើងក្នុងនាទីទី5យើងលើជាមួយធំរវាងក្រុមនាទីខាងពួកគេគឺខាងវៀតណាមចំណែកឯខាងខាងខៀវវៀតណាមខាងក្រុមគឺកម្ពុជាផងដែរលើយ៉ាងបានជាមួយនឹងគូសិតបានរហ័សនៃការ shut down យកតែម្ដង បាទយូគីគឺចាប់ដៃគ្នាជាមួយនឹងវឌ្ឍនាដើរជ្រុំគ្នាខាងក្រោមប៉ុណ្ណេះគាត់ទៅជាកាត់ rotation វិញគឺយ៉ាងល្អមានការដោត roaming ពីហើយមិនត្រឹមតែ farm ការសម្លាប់ក៏បានល្អផងដែរពីហើយណាដល់ banner តាមការបោះតាំងចុចជាមួយនឹង purify counter មួយចោលទៅវិញទៅជាមិនត្រូវទីការ counter បានអាចឈប់ក៏បានចោលតែល្អមិនដឹងខាង K boy run កំពុងដើរ record នៅខាងលើជាមួយនឹងទីជនបានយ៉ាងល្អផងដែរបាទពីរអ្នករបស់គាត់នេះគឺល្អមែនការដោត rotation ពីជនគឺល្អនឹងការអត់កែងដូចជាធ្វើការតែង តាន NHA ចឹងពីទីជនគឺបានល្អមែនតើចំណាយ UK គឺជា Hero Max ដែលជា deal ជាមួយនឹង Magic Teammate ទាំងខាងក្រៅទៅក្នុង E5 មួយផងដែរបាទឥឡូវទីជនឥឡូវមានការ push ជាមួយនឹងតារ៉ាទី1នៅខាងខាងលើនៅទីទី6នេះផងដែរអឺតើបានចិត្តនេះនេះពេចមិនមួយសិនដោយសារតែខ្ញុំដូរសលេងឥឡូវដាក់ចេះហ្នឹងនេះដាក់បានដល់ចូលផងដែរ បាទនឹងធ្វើការដោបយអធិស្ឋានក្នុងនេះប៉ុន្តែប៉ុន្តែលើការលោតជាន់ផងដែរការផ្ទេចចេញបានរត់រួចប៉ុន្តែតារ៉េតទី2អាចនឹងបានបងផងដែរ clear lane speed នៅតែរត់មិនរួចដោយសារតែ K-Boy រត់នៅបន្តការតាមដល់រហូតដល់តារ៉េតទី3អេម៉ាចង់ spam stun តែមានការបោះចេញបន្តិចចូលបន្តបានតារ៉េតទី2ផងដែរមានការ evade យក Blue Bird នៅក្បែរនោះ Susan Sivana មានការចង់ cut test total អាចនឹង spawn មកម្ដងទៀត ក្នុងនាទីទី7បណ្ដាចង់ចាប់ជាមួយ Benet Data រត់រួចដែរទៅទេបោះមិនត្រូវនោះទេខុសបាត់ហើយនឹងការចាក់ counter មាញ់មីនេះផងដែរបោះ stun មិនត្រូវពី Emma ចំណែកឯនៅខាងក្រោយវឌ្ឍនា take down ជាមួយនឹង Threat ទី1នៅខាងក្រោមរបស់កម្ពុជាវៀតណាមបណ្ដាថតទី3នឹងបានទៅលើកម្ពុជា set ball ការបោះ stun មកមិនត្រូវពី Emma នោះទេដូចជាបានជាមួយនឹងថតទី3បាត់ហើយនឹងការ ឆ្ងាយណាបោះខាងក្រោយជាប់ជាមួយ Sad Boy Sad Boy រត់រួចដែរទេមិនការលោត Ultimate ដើម្បីធ្វើការកិច្ចខ្លួនរត់មិនត្រូវបោះតាន់តែត្រូវជាមួយនឹងជាមួយរុនទៅវិញទេតែខាងក្រោយមិនអាចជួយបានទេពីសមាជិកវៀតណាមបណ្ដាញ MF ជាយាមជួយបាត់បោះជាមួយ Sad Boy តែមិនទៀតចង់រត់ចូលដល់ Trade ទី2មានការ flick បោះទៅខាងក្រោយបណ្ដាញជាប់តាន់ជាមួយវឌ្ឍនាបណ្ដាញជាមួយសមាជិកវៀតណាមជាយាមជួយមានការតតជាប់ជាមួយទីជនតែជឿតតនឹងការបោកនេះវឌ្ឍនាដល់ដាច់ជាមួយទីជនមកតែវឌ្ឍនាការបោកនេះបន្តបណ្ដាញនឹងការជះ stand មកបណ្ដាញមិនត្រូវនោះទេវឌ្ឍនាក៏មិនហ៊ានណាបណ្ដាញទៅវិញមើលឃើញជាមួយនឹង Benet Data ចង់ចាប់ជាមួយនឹង Benet Data តែម្ដង Wow បាទលើហើយដូចជាយុគីអាចចូលបានជួយត្រេនទី2វឌ្ឍនាខេបយរុនបាទរុនគឺ4នាក់បាត់បង់ដោយសារទីជនមិញគឺដាច់បាត់ហើយនឹងការទាត់ផងដែរមានការបោះស្តាំមួយអេម៉ាដាក់ ticker មួយលោតជាប់ពីសែនបយជាប់ជាមួយនឹងរុនផងដែរបណ្ដាមានវឌ្ឍនាជួយជំរាប ultimate play គាត់នៅអាចជួយបានយុគី ultimate គឺឈឺមែនតើតែមិនទាន់ដាច់បានជាមួយនោះទេអូបាទប៉ុន្តែគាត់ក៏បានអឺបាត់បង់ជាមួយនឹង K-boy រុនដែរដោយសារការលោតចាប់ជាប់ជាន់ជាមួយនឹង Sad boy មិញមិញមកជាមួយ ultimate គាត់ ជាប់មិនគឺយូគីគាត់រះជួយដែរប៉ុន្តែតែគាត់មានការតែងឌីមេកបានល្អពីខាងវៀតណាមបាទបាទឥឡូវយើងក៏លេចជាមួយនឹង item សិនហើយយ៉ា team fight ទៀតហើយបងប្អូននឹងការរះ ultimate នឹងការលោតជាន់ចុច purify counter មួយរះដាច់ចោលជាមួយ set boy បែរនៅតាព្យាយាមតាមទៅលើយូគីទីជន់ដាក់ sticker មួយដែលគាត់ដឹងច្បាស់ថាមិនអាចតាមឡាប់សម្រាប់បានទៅលើយូគីនោះទេហើយក៏បានមកដល់ផងដែរតែជាអន្តររបស់វៀតណាមឬក៏យ៉ាងណាបោះថយក្រោយជាប់យករត់មករួចទេ ដាក់អាយ៉ារីខលនៅក្បែរនោះតោងដែរបណ្ដាឈោគេផ្ដាច់ចោលដែរម្ដងយកគេបណ្ដាឈានអាចរត់រួចដែរទេបដូរជីវិតខ្លួនឯងទៅវិញទេអបាញ់មិញនេះរត់មិនរួចនោះទេបាទជាខ្សែមុនហ្នឹងគឺខ្ញុំដូរ device ដូរ setting ជាមួយនឹង voice ហ្នឹងខ្ញុំគិតថាអ្នកអាចចូល start តែប្រហែលជាអ្នកគ្នាបាទ start ចឹងធ្វើការធ្វើការផ្លាស់ប្ដូរបាទអញ្ចឹងគឺប្រហែលជា RTX voice ហ្នឹងគឺវាមានបញ្ហាអញ្ចឹងការដកចេញតែម្ដងបាទឥឡូវឃើញថា Redbird អញ្ចឹង បាក់បោះចេញក្រៅបាទអញ្ចឹងគាត់អត់តន់យកដែរ load ក៏បាន spawn ផងដែរហើយកំពុងធ្វើការ farm បន្តបាទ team fight ដូចជាមិនចប់ដែរបាទត្រូវតែបើក item ក៏មិនតន់ដែរបាទលើថាបើក item មិនមក plate សិនបាទកលេសជាមួយ item រវាងក្រុមក្រុមទាំងពីរបាទខាងពណ៌ក្រហមគឺកម្ពុជាពណ៌ខៀវគឺវៀតណាមបាទចឹង load អាចបានទៅលើកម្ពុជាផងដែរដោយសារតែមានការ compete មកនោះទេព្រោះគាត់នៅឆ្ងាយប៉ុន្តែដែលយើងមើលទៅលើ minimap ហ្នឹងណា បាទឥឡូវមានការ take down ជាមួយនឹង Lord ផងដែរបណ្ដៃ Gusen ចង់បានជាមួយ Red Bull ការចាច់ចូលពីទីជនមិនការបោះមិនត្រូវនោះទេ Sad Boy ការបើកទៅពីវឌ្ឍនាដើរចូលចាក់មកពី Ben តែតែអាចនឹងសម្រាប់ខ្លួនឯងបណ្ដៃចោលចំណិតចេញបណ្ដៃជាប់ជៀនបណ្ដៃបុកជាប់ទៅកន្លែងតែដងទុករលៀតតាមការលោតជាប់ចោលចូលយូគីបណ្ដៃមានការ support របស់ទីជនមក Lord Sad Boy កំពុងមានបញ្ហាបន្ទាប់ពីបាត់មកជាមួយនឹង Jin Gusen មិនមានជាតិនោះទេនៅសល់តែ4នាក់ Lord មិនទាន់ call out ប៉ុន្តែវឌ្ឍនានៅសល់នេះអស់អស់ហើយបាទ ជាមួយនឹងអំបញ្ញមិញគឺការបើកទៀតរបស់វឌ្ឍនានឹងការគៀជាប់ទៅលើជីនគឺគូសិនគឺមិនអាចរត់តារួចទេ ចាក់ stand លោតមួយដើម្បី counter មួយជាប់ stand ក៏ពិតមែនប៉ុន្តែអាចរត់ slide ចេញបានយ៉ាងល្អផងដែរ lot មានការ call out នៅខាងលើ Benatar ព្យាយាម clean up minion ខាងលើប៉ុន្តែមានការ ultimate យកដល់ប៉ប៉ប៉ប៉ប៉ប៉ពី Yuki clean up minion បានយ៉ាងស្អាត មិនត្រឹមតែស្អាតជាមួយនឹងមីងញៀមនេះហេរ៉ូក៏មិនហ៊ានចូលលើចាប់ជាប់ដែរទេតែបែរតែគឺជាហេរ៉ូមួយរញ៉េរញ៉ាច់ការភ្លេចបោះទៅខាងក្នុងប៉ុន្តែទៅទៅវិញបាត់បងបាត់ហើយជាមួយនឹងស្អេម៉ាផងដែរឥឡូវលោតបោលជាមួយនឹងបាត់បងបែរតែរបស់ខេបូណាពីបុយរុនបន្តបន្តជាមួយនឹងលោតត្រេទី3បាត់បងបន្តទៅជូហ្គេក៏មិនការដល់ថយជីមការបោះតាមបន្តបន្តបន្តតែដល់ទៅបន្តបងជាមួយនឹងស៊ីបានមួយផងដែរយូគីឡងមកជាមួយនឹងអូទ្វេប្រកបមានទៅតែបន្តទៅបន្តលោតតដៃបន្តទៅវិញបាត់មកជាមួយជីនជីនទៅដល់ spawn មកមិញបាត់ទៅវិញបាត់ទៅហើយ Five man wipe out ពីកម្ពុជាទៅលើវៀតណាមផងដែរ គ្រាន់តែបាត់លតតែសមាជិករបស់ខាងវៀតណាមក៏បាត់បង់ទាំង5ប៉ុន្តែផ្ទុយទៅវិញបដូរបានជាមួយសមាជិករបស់កម្ពុជាដល់តែ2នាក់ផងដែរមកមើលទៅហ្គេមទី1នេះហ្គេមត្រឹមតែបញ្ចប់ត្រឹមតែនាទីទី11ចុច10វិនាទីតែប៉ុណ្ណោះដែលកម្ពុជាអាចចូលឈ្នះបានទៅលើវៀតណាមក្នុងហ្គេមទី1នៃការប្រកួត Arena Contest នេះផងដែរអូបាទល្អមែនតើជាមួយនឹង performance កម្ពុជាក្នុងហ្គេមទី1 ជាទៅអាចនិយាយបានថាអឺ draft មួយនេះគឺកម្ពុជាយើង out draft ទៅលើខាងវៀតណាមតែម្ដងព្រោះ actually hero led game របស់ខាងវៀតណាមគឺអត់មានទេយើងមើលឃើញយើងអាចពឹងទៅលើ Gusen យើងអាចពឹងលើ Benedetta យើងអាចពឹងលើ Chu បានទេប៉ុន្តែផ្ទុយទៅវិញយើងក៏លេងជាមួយនៅកម្ពុជា led game early មាន Chang'e មាន Chu អត់មាន Jaw head មាន mid game មានលពូលពូមាន Yu Chong អឺហើយនៅ Chang'e គឺជា hero ដែល deal magic damage បានយ៉ាងច្រើនផងដែរនៅក្នុង team fight ទោះជាមានស៊ីវ៉ាណាចាប់ក៏ពិតមែនប៉ុន្តែ Chang'e គាត់លេងជាមួយនឹង Purify អាចរត់គេចបានយ៉ាងល្អផងដែរដោយសារភាគច្រើនគឺគាត់ចង់ disable ទៅលើ Chang'e Yuki ដោយសារតែគាត់ជា hero ដែលមាន magic damage អញ្ចឹងណាអូខេអញ្ចឹងបន្តិចទៀតយើងអាចនឹងចាប់